អ្នកមោទេបរិសាចេញញាំមាំងមោទេបរិសន្តមាំងសាបញ្ញូសេមហាវិរៈលោកចេថនិរិសភៈបបិទ្ធព្រះអង្គជាបរោអា បបិទ្ធមុនព្រះអង្គជាបុរសឧត្តមខ្ញុំសូមអ្នកមកសក្តាព្រះអង្គបបិទ្ធមុនព្រះអង្គទ្រង់មានជាយាមធំជាបុគ្គលពងខ្ពស់ជាងសត្វក្បេលោប្រសើរជាងរាជជនព្រះអង្គជាព្រះសាមពេញយុគតអ្នកមោទេបរ ព្រះចនន្តារយសិនទេសិនតោអមតੰបទាំងបបិទ្ធព្រះអង្គជាបរោអាជានៃខ្ញុំសូមអ្នកមង្សកាព្រះអង្គបបិទ្ធព្រះអង្គជាបរមឧត្តមខ្ញុំសូមអ្នកមង្សកាព្រះអង្គព្រះអង្គកា ដឹកពៀនញ៉ាំងជនដល់ច្រើនឲ្យឆ្លងវត្តដាំងទុកបានរូបេសេលេសមាធំហេងបញ្ញាយយ៉ាងអសាតិសោវិមុតតិយាអង្សមៈសមោធម្មចាំងកបវតនេព្រះអង្គមិនមានបុគ្គលស្មា តិផងបញ្ញាផងព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើចំពោះវិមុតទេធនឹងការញ៉ាំងធម្មចាំងឲ្យប្រព្រឹត្តទេលាភាលាភេនសាចន្តិងសម្មាអ្នកនេវិមានអ្នកនេបថវៃសតសាពុទ្ធា រធិយាព្រះពុទ្ធមុនទាំងឡាយមានចិត្តស្មារដោយផែនដី មិនមកជាប់ចំពាក់ក្នុងលៀបនិងអលៀបក្នុងការរាប់អានក្នុងការមើលងាយហេតុនោះបុគ្គលមិនក៏បីធ្វើឲ្យ